ជាបឋមខ្ញុំកណាខ្ញុំបាទសូមគោរពចំពោះព្រះរតនត្រ័យសូមក្រាបថ្វាយបង្គំធេរាធេរៈគ្រប់ព្រះអង្គសូមគោរពបងប្អូនជនរួមជាតិខ្មែរទូទៅទាំងអស់ទាំងក្នុងនិងក្រៅប្រទេសផងជាមោទនភាពយ៉ាងក្រៃលែងចំពោះខ្ញុំបាទចៅសារ៉ាដែលបានចូលរួមនិងមានវត្តមាន នៅក្នុងវេទិកា KKCC ដែលបានស្ដីអំពី សិទ្ធិជនជាតិដើម ជាពិសេសគឺខ្មែរកម្ពុជាក្រមអញ្ចឹងរយៈពេលកន្លងមកគឺធ្វើឲ្យខ្ញុំបកណ្ណាខ្ញុំបាទនេះ បានយល់ជាក់ច្បាស់អំពីច្បាប់អំពីសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រមយ៉ាងច្រើនដោយបាន ចូលរួម លើវេទិកា ជាមួយព្រះអង្គម្ចាស់គ្រូព្រមទាំងលោកអ៊ុំគីមគូនិងលោកអ៊ុំទាថេនធ្វើឲ្យយល់កាន់តែច្រើនអំពីច្បាប់ទំនៀមទម្លាប់ ប្រពៃណីដែលយើងជាជនជាតិដើមនេះមានសិទ្ធិ ក្នុងការថែរក្សាក្នុងការលើកស្ទួយក្នុងការអភិរក្សជាពិសេសគឺបានយល់កាន់តែជ្រាលជ្រៅថាខ្មែរយើងទោះបីរស់នៅក្រោមការគ្រប់គ្រងក៏យើងនៅមានសិទ្ធិមាន ច្បាប់មានទំនៀមទម្លាប់នឹងអាចថែរក្សានឹងគឺដូចជាតិសាសន៍ដទៃដែរនៃតាមដែលបានចូលរួមរយៈពេលកន្លងមកហើយចំពោះរូបខ្ញុំផ្ទាល់ ពីមុនមកគឺខ្ញុំមិនសូវបានយល់អ្វីច្រើន នៅក្នុង ច្បាប់ឬក៏សិទ្ធិជនជាតិដើមនោះទេគឺដោយសារបានតាមដានលោកអ៊ំព្រមទាំងអឺព្រះអង្គម្ចាស់គ្រូផ្សាយផ្ទាល់ហើយក៏បានចូលរួមក្នុងវេទិកា បានអាន ខ្លះបានស្ដាប់ខ្លះជាងធ្វើឲ្យចេះច្បាប់នឹងគឺកាន់តែច្រើន ហើយធ្វើឲ្យគំនិតព្រមទាំងមនសិការស្នេហាជាតិនឹងកាន់តែខ្លាំងហើយហ៊ាន ចិត្តនេះគឺហ៊ានដោយសារបានយល់អំពីច្បាប់ហ្នឹងគឺហ៊ានធ្វើអ្វីដែលស្របច្បាប់ហើយមិនខ្លាចគេគៀបសង្កត់អីទៀតទេអានេះនិយាយតាមធៀបពិតដែលខ្ញុំប្រកាសណាខ្ញុំបានបានចូលរួមកន្លងមកខ្ញុំប្រកាសណាខ្ញុំបានក៏សូមចូលរួមមួយផ្នែកទៀតគឺចង់ឲ្យបងប្អូនខ្មែរកម្ពុជាក្រោមយើងនេះគឺចេះស្រឡាញ់គ្នាហើយចេះតាមដានជាពិសេសគឺ មើលការផ្សាយផ្ទាល់របស់លោកអ៊ំលោកអ៊ំក៏ដូចជាវាគ្មិនដូចជាបងប្អូន ខ្មែរដែលគាត់និយាយអំពីទឹកដីនិយាយអំពីប្រវត្តិសាស្ត្រនិយាយអំពីទំនៀមទម្លាប់ប្រពៃណីនេះគឺយើងចូលរួមចេះតាមដានដើម្បីយើងបង្កើន នៅសតិបញ្ញាស្មារតីរបស់យើងនឹងឲ្យយើងមានចំណេះដឹងកាន់តែច្រើនជាពិសេសគឺតាមដានរឿងបញ្ហាសិទ្ធិជនជាតិដើមនេះឯងបើយើងនៅតែសំងំយើងមិនស្រាវជ្រាវមិនតាមដានទេគឺយើងមិនយល់ទេដូចខ្ញុំពីមុនអញ្ចឹងខ្ញុំមិនសូវយល់មិនចេះអីទាំងអស់ដល់ពេលឥឡូវយើងទៅបានស្ដាប់បានអានបានរៀនបានតាមដានយើងធ្វើឲ្យយល់ច្បាប់កាន់តែច្រើនអញ្ចឹងយើងមានស្មារតីនឹងកាន់តែរឹងមាំហើយយើងចេះស្រឡាញ់ជាតិរបស់យើងនឹងកាន់តែខ្លាំងទៅទៀតនៅវាបែបហ្នឹង ដូច្នោះសង្ឃឹមថាបងប្អូនពុកម៉ែមីមិញបងប្អូនកូនខ្មែរយើងទាំងអស់ចេះស្រឡាញ់គ្នាចេះរាប់អានគ្នាចេះតាមដានរឿងរ៉ាវណាដែលធ្វើឲ្យជាតិសាសន៍របស់យើងនឹងរីចម្រើនចេះស្រឡាញ់ជាតិចេះស្រឡាញ់អក្សរសាស្ត្រប្រពៃណីទំនៀមទម្លាប់ យើងចូលរួមអភិរក្សទាំងអស់គ្នានេះជាបញ្ហាមួយ ដែលយើងទាំងអស់គ្នាគួរតែស្រឡាញ់អត្តសញ្ញាណរបស់យើងជាពិសេសរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងជិតមកដល់នេះគឺយើងចេះ មានការរៀបចំដើម្បីទទួលទេវតាឆ្នាំថ្មីជាទំនៀមទម្លាប់របស់គេដូនតាយើងតាំងពីដើមមកអញ្ចឹងយើងកំចោលទោះបីយើងទៅដល់ទីណាជាកម្មករជាកម្មការនីរោងចក្រយ៉ាងណាក៏ដោយយើងកុំភ្លេចកំណើតមិនន័យថាយើងកុំភ្លេចទំនៀមទម្លាប់ប្រពៃណីទោះបីរៀបបាយឈើផ្លែឈើបាយស្ពុកបន្តិចបន្តួចសែនឬក៏ ជាលក្ខណៈប្រពៃណីរបស់យើងក៏យើងគួរតែខំធ្វើដើម្បីអភិរក្សវាឲ្យបានយូរអង្វែងទៅនេះជារឿងមួយដ៏ល្អបាទហ្នឹងហើយនេះខ្ញុំប្រកាសណាខ្ញុំបាទសូមចូលរួមតែប៉ុណ្ណេះហើយបើមានការខុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានផងបាទកណាសូមអរគុណច្រើន